ល្អញាក់បងទេចាំមកបានទេមនុស្សដែលអូនស្នេហ៍ហើយតែតែរករឿងរត់ថ្ងៃមនុស្សដែលអូនតែតែចាប់កំហុសព្រោះចង់បែកពីใครដើម្បីទៅរួចនៅនឹងអ្នកផ្សេងឆ្លើយរួចទេហើមករួចទេ មិនឆ្លើយក៏បានដែរព្រោះបងនឹងច្បាំងពីចិត្តស្រី ពេលនោះបងកអង្វរនឹងទួរូបអូនស្ទើររាល់ថ្ងៃក៏ព្រមតែចិនមួយដែរស្រឡាញ់តែពេលនេះអូនក៏បានដូចបំណងមកក៏ព្រមឲ្យអូនទៅសប្បាយទេជូនពូអូននៅពេលបើដែលលើភ្លើងដែលគ្មានមក ឲ្យបានសុខណាកើនមកដើម្បីតែលួងគេគេខំក៏លួងគេគេត្រូវក៏លួងគេលួងគ្រប់បញ្ហាអូនខោបងអ្នកសុំតោបងខំហួញអូនសុំបែកមានអ្នកណាទ្រាំបានទេ ងមាសមើលទៀងទាំងព្រះជឿផ្សាឆ្អែតហើយ តែពេលនេះអូនក៏បានដូចមកដល់មកក៏ព្រមអើយអូនទៅសុខបាយទេជួបអូននៅពេលមើលតែលើភ្លើងតែគ្មានមកអើយបានសុខណាកើនមកដើម្បីតែលួងគេគេខំក៏លួងគេ គេត្រូវក៏លួងគេលួងគ្រប់បញ្ហាអូនខោបងអ្នកសុំតោបងខំហួយអូនសំបែកមានអ្នកណាទ្រាំបានទេអាចធ្វើទៅរួចទេទ្រាំលួងមាសមេទាំងទាំងព្រះជីវសាឆ្អែតហើយ 你就。